បុរដ្ឋក្រុងរុស្ស៊ីត្រូវបាន គេបំផ្ទុះបន្ទាប់ពី ការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែនដឹកគូរន្ធត់សូមស្វាគមន៍លោកលោកស្រីប្រិយមិត្តទាំងអស់ដែលបានមកកាន់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំប្រិយមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រី កាលពីថ្មីថ្មីនេះការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនិងអ៊ុយក្រែនគឺកំពុងតែផ្ទុះឡើងខ្លាំងជារៀងរាល់ថ្ងៃយ៉ាងណាមិញ ចំពោះអ្វីដែលបានកំពុងនឹងកើតឡើង នៅប៉ុន្មាន ថ្ងៃនេះគឺថា រដ្ឋក្រហមរបស់រុស្ស៊ីបានធ្វើការវាយប្រហារដោយទៅបុកនឹងកងកម្លាំងអ៊ុយក្រែននេះបើតាមអ្វីដែលត្រូវបានថតវីដេអូពីទីក្រុងគៀវក្នុងប្រទេសអ៊ុយក្រែនដោយរៀបរាប់យ៉ាងលម្អិតថាមានរថយន្តប្រយុទ្ធរបស់រុស្ស៊ីមួយដែលកំពុងផ្ទុះនៅក្នុងក្របផ្លោងដ៏ធំមួយ បន្ទាប់ពីការវាយប្រហារដោយទាហានឆាត់យងរបស់អ៊ុយក្រែន ម្យ៉ាងទៀតវីដេអូនេះបានបង្ហាញពីផ្នែកខ្លះនៃរថក្រយោធាដែលត្រូវបានគេបាញ់បង្ហោះបាញ់បង្ហោះឡើងលើមេឃរបស់រុស្ស៊ីបូករួមនឹងការផ្ទុះដ៏គួរភ្ញាក់ផ្អើលបន្ទាប់ពីរងការវាយប្រហារដោយកងទ័ពអ៊ុយក្រែនយ៉ាងណាមិញចំពោះរថក្រោះដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារត្រូវបានកំណត់ថាជា BMP 1AM របស់រុស្ស៊ី ដែលជាបំណែកនៃបច្ចេកវិទ្យាទំនើបដែលត្រូវបានគេពង្រីកដើម្បីទប់ទល់នឹងការវាយប្រហារជាមួយនឹងផ្នែកខាងក្នុងការការពារវិទ្យាកម្មបន្ថែមពីនេះទៅទៀតការវាយប្រហារគឺប្រកាសថាជាការវាយប្រហារដ៏បំផ្លិចបំផ្លាញដល់លោក Vladimir Putin ខណៈដែលរបាយការណ៍ចារកម្មបង្ហាញថាវាមានក្រុងឡាងបានតស៊ូដើម្បីជំនួសរត់ក្រោះ និងរថយន្តយោធាផ្សេងទៀតដែលបានបាត់បង់នៅជួរមុខបន្ទាប់ពីការវាយប្រហារដែលបានថតនៅក្នុងវីដេអូដែលបោះពុំផ្សាយក្នុង Twitter ដោយអ្នកប្រើប្រាស់ Blue Siren បង្ហាញពីការស៊ើបអង្កេតលើលទ្ធផល ដែលបានរកឃើញពីទាហានរុស្ស៊ីគូបញ្ជាក់ថារថក្រោះ BMP-1AM ត្រូវបានបំផ្លាញដោយយោធាអ៊ុយក្រែនជាមួយនឹងយោធាដែលផ្ដល់ដោយសម្ព័ន្ធមិត្ត NATO គួររំលឹក ផងដែរថាអង្គការ NATO នៅពេលថ្មីថ្មីនេះបានបញ្ជាក់អំពីផែនការផ្ដល់ឲ្យយុធាអ៊ុយក្រែននៅប្រព័ន្ធបាញ់គ្រាប់រកែតកម្រិតខ្ពស់ដែលមានសមត្ថភាពខ្ពស់ខណៈដែលការឈ្លានពានរបស់រុស្ស៊ីនៅតែបន្តហើយប្រព័ន្ធមីស៊ីលនឹងជួយពង្រីកសមត្ថភាពការពាររបស់អ៊ុយក្រែនដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ហើយចំពោះប្រព័ន្ធបាញ់រ៉ុកែតនឹងអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែនអាចវាយលុកគោលដៅចម្ងាយរហូតទៅដល់ 80គីឡូម៉ែត្រយ៉ាងណាមិញ នៅពេលថ្មីថ្មីនេះរដ្ឋមន្ត្រីការពារជាតិលោក Ben Wallace ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវដើម្បីជួបជាមួយប្រធានាធិបតី Zelensky ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងយោធារបស់អ៊ុយក្រែនហើយសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិបាននិយាយថា នេះនឹងធានាថាការគ្រប់គ្រងបន្តរបស់ពួកយើងមានការវិវត្តល្អសម្រាប់ប្រទេសអ៊ុយក្រែនហើយដើម្បីបំពេញតាមតម្រូវការទ័ពរបស់អ៊ុយក្រែនការកែសម្រួលដោយមើលទៅលើ ស្ថានភាពសង្គ្រាមនឹងកើតមានហើយលោក Willis ក៏បានជួបជាមួយសមាភិបភាគីអ៊ុយក្រែនរបស់លោក Alex Rigel ដើម្បីពិភាក្សាអំពីឧបករណ៍សភាវុធនិងការវឹកវើនានាដែលបច្ចុប្បន្នកំពុងផ្ដល់និងការគ្រប់គ្រងបន្ថែមទៀតដែលអាចផ្ដល់ជូនដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនការការពារប្រទេសរបស់ពួកគេពីការឈ្លានពានអំពីសំណាក់ប្រទេសរុស្ស៊ីម្យ៉ាងវិញទៀតរដ្ឋាភិការការពារជាតិរបស់អង្គការ NATO ក៏បានបញ្ជាក់អំពីការលើកឡើងនេះថា NATO នឹងបន្តផ្តល់ជំនួយដ៏មានប្រសិទ្ធភាពដល់យោធាអ៊ុយក្រែនដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីចំណែកឯរណសេរីយោធារុស្ស៊ីបានទទួលរងការខាតបង់ផ្នែកយោធាយ៉ាងខ្លាំងណាស់ដែរហើយវិមានក្រុងឡាងត្រូវបាន គេរាយការណ៍ថាកំពុងតស៊ូដើម្បីត្រួតត្រងការផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់ទាំងធនធានកំភ្លើងធំនិងកងទ័ពជើងគោកនេះបើយោងតាមរបាយការណ៍ចារកម្មពីក្រសួងការពិជាតិបាននិយាយថា កម្លាំងប្រយុទ្ធរបស់រុស្ស៊ីនៅតំបន់ទ្រីមៀទំនងជាមានប្រតិបត្តិការក្នុងការផ្សះផ្សាពាណិជ្ជកម្មកាន់តែខ្លាំងឡើងហើយការចាត់ថ្នាក់ជាក្រុម ដែលស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងធ្ងន់ធ្ងរនៅក្នុងរបាយការណ៍ពីអាជ្ញាធរអ៊ុយក្រែនដែលគ្រប់គ្រងដោយក្រសួងការពារជាតិកងវរសេនាទុយរុស្ស៊ីទុយរុស្ស៊ីត្រូវបាន កត់ត្រាថាកំពុងប្រតិបត្តិការដោយមានទាហាន តិចជាង30នាក់បើទោះបីចំនួនធម្មតាត្រូវបានបង្កើតឡើង ចន្លោះពី600ទៅ800កងកម្លាំងប្រដាប់អាវុធយ៉ាងណាក៏ដោយអត្រានៃការជឿនលឿនយឺតរបស់រុស្ស៊ីត្រូវបានបញ្ជូន ទៅក្នុងក្រុមតូចតូចម្យ៉ាងទៀតក្រុមនៃកងទ័ពដែលវិមានក្រុងឡាំងអាចប្រមូលផ្ដុំបាន គឺមានតិចតួចខណៈពេលដែលកងកម្លាំងរបស់ទីក្រុងមូស្គូបានធ្លាក់ចុះយ៉ាងខ្លាំង បន្ថែមពីលើការបាត់បង់រថយន្តយោធារថក្រោះនិងការស្លាប់របស់ទាហានហើយទីក្រុងមូស្គូក៏បានប្រយុទ្ធដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនទាហានរុស្ស៊ីដែលរត់ចេញពីជួរមុខផងដែរលើពីនេះទៅទៀតក្រសួងការពារជាតិបាននិយាយថាទោះបីជាប្រជាជនរុស្ស៊ីភាគច្រើនគ្រប់គ្រងពីសកម្មភាពរបស់រដ្ឋាភិបាលរបស់ខ្លួនយ៉ាងណាយ៉ាងណាក៏ដោយក៏មានចំនួនទៀត ប្រឆាំងនឹងអ្វីដែលរដ្ឋាភិបាលរបស់លោក ពួកគេកំពុងធ្វើសេរីភាពនៃកងពលរុស្ស៊ីដែលត្រូវបានជ្រើសរើសពីជនជាតិរុស្ស៊ីដែលជាហេតុធ្វើឲ្យកងពលរុស្ស៊ីមួយចំនួនដែលកំពុងប្រយុទ្ធជាមួយអ៊ុយក្រែនបានរត់ចោលជួរនៃយោធារបស់វិមានក្រុងឡាំងសូមអគុណប្រិយមិត្តដែលបានចំណាយពេលវេលារបស់លោកអ្នកតាមដានព័ត៌មានរបស់យើងខ្ញុំសូមកុំភ្លេចជួយចុច like និង subscribe និងសូមកុំភ្លេចជួយបញ្ចេញមតិវីដេអូ យោបល់របស់លោកអ្នកនៅក្រោមវីដេអូនេះដើម្បីកែលម្អដល់ក្រុមការងាររបស់យើងខ្ញុំសូមអរគុណជួបគ្នានៅព័ត៌មាន